ចិននីមកអង្គុយរួមតុជាមួយខ្ញុំបានអត់ខ្ញុំមានរឿងផ្លែតជាមួយចិននីប្រហែលជាចិននីមិនថាអីទេឬបងមានការអីមែនតើកែអូនមិនអោយអូននិយាយមួយភ្ញៀវទេឥឡូវចាំក្រោយមកធ្វើការ បងទៅជួបអូននៅកន្លែងដែលបានអត់អឺអញ្ចឹងក៏បានអូនអញ្ចឹងបងទៅចាំអូននៅកន្លែងដដែលណាកុំភ្លេចទៅណាបងនៅចាំមុន អូន ចិត្តដល់ថ្ងៃ បងប្រឡងហើយប៉ុន្តែបងអត់មានលុយសោះគ្រូបងគេថាខែនេះសុំ100ដុល្លារប៉ុន្តែបងអត់មានទេបងខ្ចីអូនសិនបានអត់ចាំបងរៀនចប់បងនឹងសងអូនវិញឥឡូវអត់មិនតមានលុយទេប៉ុន្តែបងកំភៃចាំមុនទៅខ្ចីលុយមិត្តភ័ក្ដិអូនឲ្យបងសាក់មើល ព្រោះប្រាក់ខែអូន តំបោប្រហែលថ្ងៃមុននេះភ្នាក់ឲ្យម៉ាក់អស់ហើយលោកគាត់ថាគាត់ឈឺចឹងចាំអូនសាក់លបងខ្ញុំមិត្តភ័ក្ដិអូនសាក់មកសិនណាបងកំតាន់ខឹងអូនណាហឹមអញ្ចឹងទៅជាសង្សាររបស់បងបងអរគុណច្រើនអូនណា ពេលបងមានការងារធ្វើបងមិនអោយអូនលំបាកទេអូនចាំតែមើលទៅចឹងអរគុណច្រើនអូនណា ចិននេះឯងហៅគ្នាមកនេះតើមានរឿងអីទឹកមុខឯងដូចជាស្រពសពូនម្ល៉េះប្រាប់គ្នាមកមើលបើគ្នាអាចជួយបាន គ្នានឹងជួយគ្នាពិបាកចិត្តរឿងម្ដាយឈឺគ្នាអត់តាន់មានលុយទេប្រហែលថ្ងៃមុនខ្ញុំតំបើកប្រាក់ខែហើយថឹកខែមិនអោយទេអញ្ចឹងមកគ្នាមកខ្ចីឯងខ្ចីឯងតែ100ទេណាចាំមកប្រាក់ខែគ្នាសងវិញ គ្នាមាន150ឡានដែរឥឡូវឯងយក100ទៅចោះគ្នាទុក50គ្នាទុកចាយដើម្បីទប់ទល់ដល់ខែក្រោយព្រោះប្រាក់ខែគ្នាក៏មិនតាន់បើកដែរនេះលុយនេះលុយគ្នាសន្សំទេណាឯងឆាប់សងគ្នាវិញណាបងអូនបានលុយហើយ មិត្តភ័ក្ដិអូនណាតើមកឲ្យអូនខ្ចីលុយមិញ បង កំខឹងនឹងអូនណាហើយអូនសុំទោសដែលមករៀងយឺតបន្តិច អរគុណច្រើនណាស់អូនសម្លាញ់នេះទៅផ្សំជាសន្សាររបស់បងពេលបងរៀនចប់ណាបងមិនអោយអូនលំបាកទេចាំតែមើលទៅអរគុណច្រើនណាអរគុណច្រើនណាស់អូនសម្លាញ់ពេលបងរៀនចប់ណាបងភ្លេចគុណអូនទេអញ្ចឹងបងទៅសិនហើយណាអូនសម្លាញ់ណាបាយបាយអូនសម្លាញ់ណាខែនេះគ្រូបង បង្កើនមុខវិជ្ជាច្រើនណាស់ឥឡូវបងអត់មានលុយបងគ្រូទេអញ្ចឹងបងមានតែមកពឹងអូនជាលើអូន100ដុល្លារសិនបានអត់ពេលបងរៀនចប់បងភ្លេចគុណអូនទេអូននឹងរស់ស្រួលហើយបងខែនេះអូនអត់មានលុយទេព្រោះខែមុនណាអូនខ្ចីលុយមិត្តភ័ក្ដិអូនទៅឲ្យបង100ដុល្លារថ្មីថ្មីនេះសោះហើយខែនេះក៏អូនអត់សោះលុយទេ ព្រោះម្ដាយអូនត្រូវការលុយដែរអូនពិបាកចិត្តណាស់ចាំមើលអូនគិតមើលយប់នេះសិនតើអាចខ្ចីលុយណាបានទៀតអូនចិត្តអាក្រក់ណាស់មិនឲ្យខ្ចីគេទៅហីទៅចុះអញ្ចឹងយើងមិនរស់នៅមួយគ្នាទៀតទេ យើងបែកគ្នាទៅ បងទៅខ្ចីអ្នកផ្សេងក៏បានដែរគាត់ទៅលុយប៉ុណ្ណឹងបងចិត្តរៀនចប់ហើយប្រហែលខែទៀតបងនឹងមានការងារធ្វើល្អល្អហើយគាត់ទៅលុយ100សោះ អូនក៏ដាច់ចិត្តម្ល៉េះអញ្ចឹងមិនឲ្យខ្ជិលកាហីទេចុះបងកុំតន់ណាចាអូនណាចាំអូនសាក់លបងទុកខ្ជិលមិត្តភ័ក្ដិអូនសាក់មើលបើគេមិនអោយចាំអូនខ្ជិលអ្នកផ្សេងទៀតបងកុំតន់ណាចាអូនណា អូនគ្មាននរណាជាទីពឹងទេក្រៅពីបង Hmm. មុននឹងទៅខ្ចីលុយនរណាទៀតទៀតណាឥឡូវម្ដាយខ្ញុំកំពុងតែឈឺផងបងប្អូនក៏ខ្វះលុយរៀនសូត្រទៀតអើបងតារ៉ូវិញ កំពុងតែខ្វះលុយបងថ្លៃគ្រូហើយខ្ញុំសល់លុយតែ20ដុល្លារបើខ្ញុំឲ្យគាត់ទៅតែខ្ញុំបានអីហូបអញ្ចឹងខ្ញុំសាកខ្ចីមិត្តភក្តិខ្ញុំសាកមើលសិនអាណាឲ្យគ្នាខ្ចីលុយ100ដុល្លារសិនបានអត់ឥឡូវបងប្អូន គ្នាកំពុងតែ ពិបាក អត់មានលុយបង់ថ្លៃសាលាឯម្ដាយគ្នាក៏ឈឺទៀតនេះសំវរណា គ្នាខ្ចីតែ100ដុល្លារទេខែក្រោយគ្នានឹងសងវិញចិននេះឯងមើលទៅដូចចាយលុយធំណាស់ឃើញខែមុនណាខ្ចីលុយទឹកជានោះ100ដុល្លារហើយហើយខែនេះមកខ្ចីលុយគ្នាទៀតចាប់ប្រាក់ខែឯងនោះធ្វើការមួយខែ200ដែរហើយយកលុយតាណាអស់គ្នា មាន100ដុល្លារ ប៉ុន្តែគ្នាទុកចាយខែក្រោយបើគ្នាឲ្យឯងទៅ គ្នាបានអីស៊ីដល់ខែក្រោយហ្នឹងឯងគួរតែចាយរីថាំតិចទៅលុយពី300ពីបាក់រូនណាចាហេតុអីក៏ឯងចាយលឹមលឹមលឹងគ្នាខំតែប្រាប់ទេគ្នាឃើញឯងចាយធំលុយប្រាក់ខែឯង200ដុល្លារហើយឯងខ្ចីលុយតាឆានោះ100ទៀតហើយមកខ្ចីគ្នា100ទៀតឯងឡើងមួយខែ400ហើយហើយនៅផ្ទះឯងហើយចាយលុយធំចឹងរាល់ថ្ងៃឬ ម្ដាយគ្នាឈឺធ្ងន់ត្រូវការលុយជាបន្ទាន់អញ្ចឹងទៅបានគ្នាចាយលុយរឿងធំបន្តិចគ្នាមិនចង់ខ្ចីឯងទេ ប៉ុន្តែនេះគ្នាតល់មែនទែនហើយណាគ្នាសុំអង្វរគ្នាខ្ចីតែមួយខែទេ គ្នានឹងសងឯងវិញហើយគ្នានឹងធ្វើការថែមម៉ោងរហូតឯងឃើញធ្វើការថែមម៉ោងរាល់ថ្ងៃត្រូវគិតគូរសុខភាពខ្លួនឯងខ្លះផងលុយណាមិនចង់បានប៉ុន្តែសុខភាពយើងសំខាន់ជាងអញ្ចឹង ចឹងយើងឲ្យអត់ចេះយើងទៅចោះ Hello អូនសំឡាញ់ថ្ងៃនេះបង មានលុយហើយអញ្ចឹងយប់នេះយើងទៅហូបកោដុតហើយនឹងមីហិលទាំងអស់គ្នាអញ្ចឹងបងនោះចាំកន្លែងមីហិលណាកន្លែងណាដែលអរគុណច្រើនហើយណាបងសំឡាញ់អញ្ចឹងអូនស្លៀកពាក់កៅអៅសិនអញ្ចឹងបងទៅចាំមុនចុះពីទៀតអូនទៅដល់ហើយ តារោបងតារោមកអង្គុយចាំអូនយូរហើយមែនទេអូនវាស្ទះចរាចរណ៍ពេកអញ្ចឹងទៅវារឿងយឺតបន្តិចហើយអូនសុំតបផងណាមិនអីទេអូនសំឡាញ់អូនជិះមកអង្គុយຕົករុំជាមួយបងនេះមកបងមានរឿងសំខាន់និយាយជាមួយអូនអូនណាបងចិត្តរៀនចប់ហើយម៉ាក់ប៉ារបស់បងឲ្យចូលស្ដីនឹងអូនឥឡូវបងណាត់អូនមកនេះ គ្រូមានរឿងសំខាន់តែប៉ុណ្្នឹងឯងចុះប្រាប់អូនថាបងចិត្តចូលស្ដីនឹងអូនហើយព្រោះម៉ាក់ប៉ាបងឃើញអូន ជាកូនជាអ្នកក្រនបាននៅក្នុងភូមិម្នាក់ដែរប៉ារបស់បងមិនចង់ឲ្យបង ដើរប៉ែឡាត្រឹកខ្យល់អត់ប្រយោជន៍នោះទេបងដារងមិនដែលក៏បងធ្វើបាបចិត្តអូនដល់ថ្នាក់នេះអូនស្រឡាញ់បងខ្លាំងណាស់អូនហ៊ានលះបង់អ្វីគ្រប់យ៉ាងទាំងអស់ជូនបង ហេតុអីក៏បុកមកអង្គុយជាមួយអ្នកផ្សេងបង ដឹងអត់ថាអូនលំបាកប៉ុណ្ណាអូនធ្វើការលំបាកទាំងថ្ងៃទាំងយប់តាមបីតែបងហេតុអីក៏បងមិនយកចិត្តអូនសោះអូនសោកស្ដាយខ្លាំងណាស់តែបានស្គាល់បងជាតិនេះយើងបែកគ្នាទៅអូនមិនត្រូវការបងទៀតទេ ចិននេះអូនសំឡាញ់ឲ្យបងសុំទោសផងបានអត់ព្រោះបងវាគិតខ្លីមួយពេលឲ្យបងសុំទោសបងសន្យាមិនទៅណាចោលអូនទៀតទេអូនលើកលែងទោសបងផងបានអត់ចិននេះអូនលែងជឿទៀតហើយ បងទៅណាទៅចោះអូនមិនត្រូវការបងទៀតទេអូនរស់នៅពីអ្នកម្ដាយនឹងកូនបានហើយ បងមិនត្រូវការបងទៀតទេបងទៅចុះ